ចេញពីផឹកសំដៅទៅផ្ទះយប់នេះស្រវឹងខ្លាំងណាស់មិត្តភ័ក្ដិចាស់ចាំងផឹកស៊ីអូនបងសងសាមនាងមួយមានទុកព្រួយសបាយកូនឡងដល់ផ្ទះអាតមត់របមិនឃើញប្រពន្ធបើទ្វាអោ សងឈោមួយសន្ទុះឆ្កែព្រុងពេញព្រៃប្រពន្ធសំងំធ្វើអីបើទ្វាឲ្យប្តីមុខខំប្តីណាស់យូរទៅស្ងាត់ទៅ ក្នុងចិត្តក្តៅឆ្លោះរបងផ្ទះ បើកទ្វារទ្រូងអើយស្ទើប្រាញ់ព្រោះមិនឃើញប្រពន្ធខ្ញុំឡើយសលត់អង្កាយា ស្វាងស្រាបើកភ្នែកធំធំពុទ្ធោប្រពន្ធកូនខ្ញុំ នាងរត់ចោលខ្ញុំទៅហើសល់តែសំបុត្រ តាមទឹកភ្នែកដាក់នៅលើខ្នើជាតិនេះឆ្អែតនឹងប្តីហើយប្រពន្ធបងអើយដាច់ចិត្តម្លេះថ្លៃប្រងអាមិនយំប្រពន្ធរត់ចាផឹកពេកឥឡូវតែតា ត្រឹមស្រស់មកបាត់អូនពីដៃនឹកប្រពន្ធណាស់ផ្អែកជាងទាំង ទឹកភ្នែករីងរៃញាតមិត្តកុំសាយខ្ញុំអីវល់វិញមកថ្លៃប្តីសំកែខ្លួនឯងយើទៅបានលឺប្តីជ្រៀងឲ្យមកវិញមក ទើបបានដឹងថាបបាក់ឯងទៅបាត់ប្រមាណខែផ្ទះដូចសបុកកដោមានអាណារៀបចំបាយនៅប្អូនពេញឆ្នាំមានដែលដាំបាយស៊ីទេស៊ីទេបាយកញ្ចប់ប្តីយើងទេខុសត្រូវជេរទៅហៅមកនិយាយគ្នាបានចាំបាច់រត់ទៅអីឯងមកវិញមកឯងស្លុតអង្គកាយា វាងស្រាបើកភ្នែកធំធំពុទ្ធោប្រពន្ធកូនខ្ញុំ នាងរត់ចោលខ្ញុំទៅហាសល់តែសំបុត តាបទឹកភ្នែកដាក់នៅលើខ្នើយជាតិនេះឆ្អែតនឹងប្តីហើយប្រពន្ធបងអើយ ដាច់ចិត្តមលេងថ្លៃប្រុងណាមិនយំប្រពន្ធរត់ចោលផឹកពេកអីលៃតែលតោសល់ត្រឹមស្រស់មកបាត់អូនពីដៃនឹកប្រពន្ធណាស់ផ្អែកជាងទាំងទឹកភ្នែករីងរៃ ជាតិមិត្តកុំសាច់ខ្ញុំអីពលវិញមកថ្លៃប្តីសំកែខ្លួន